ខេសួស្តីទាំងអស់គ្នាហ្នឹងហើយឥឡូវយើងមកធ្វើការ review Hero ES មួយ Hero នេះគឺជាប្រភេទ Hero កាងវើលហើយ Hero លេវ៉ា6អត់អាប់5លេវ៉ា Hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ30ដុល្លារអញ្ចឹងតម្លៃ30នេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page ដើម្បីធ្វើការទិញនៅ Hero នេះបានណាអូខេមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់តិចចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផង ឬទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file item ទេឬទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item នៅកំពុងទំពាក់ឬទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងណាតើឥឡូវអូខេកុំខាត់ពេកយើងចូលទៅមើលបងប្អូនតើ hero តម្លៃ30ដុល្លារនៅនគររាជនេះមាន item អីខ្លះអូខេ let's go អឺតាមពិតអ្វីដែលខ្ញុំចង់និយាយដំបូងគេហ្នឹងគឺ hero នេះគឺមានដាវសានីនឹងស្អាតមែនតើហើយជាប្រភេទ hero កាំងវលទៀត អូខេនេះទាំងអស់គ្នានេះគឺជា item Hero តម្លៃ30ដុល្លារតាមពិតបើយើងមើលទៅវាមានតដាវសាន់ឌីមួយទេដែលយើងមើលថាវារៀងលេចធ្លោអញ្ចឹងណាហ្នឹងហើយអញ្ចឹង Hero នេះគាត់ពាក់ក្បាលប៉ហុកអាវញ៉ៃញ៉ៃទេខោញ៉ៃញ៉ៃអូខេចេតបានដាវសាន់ឌីដូចខ្ញុំនិយាយអញ្ចឹងគឺបានដាវសាន់ឌីមួយគ្រាប់ណាហ្នឹងហើយអឺតាតូគឺ OBS VAT damage strength AGI strength AGI strength AGI strength AGI តាតូនេះបើយើងនិយាយត្រង់ទៅវាត្រូវជាមួយនឹងប៉ាក់អឺ KM ឬក៏ WS ណាតាតូនេះណាហ្នឹងហើយអូខេចំពោះ file element គឺគាត់ហាត់បាន4 page អ4 page ហ្នឹងហើយវាបាន4 page ស្រាប់ហើយប៉ុន្តែវាបានតែ8 level ទេភាគរយទី1 64ភាគរយទី2 57ភាគរយទី3 62ភាគរយទី4គឺ66បបក្បាលរបស់2បបអាលរបស់2បបខោលរបស់2អូខេ ពណ៌ file element គឺអត់មានទេលោកហៅហុកអ្នកទាំងអស់គ្នា hero នេះមាន ray 3862 ray ពាក់បាក់8 10495 item បន្តបន្សំនៅក្នុង hero ចឹងមានកពីបាក់ចាក់កពី45កៅក្រៅគឺសល់ point ចំនួន375កៅមានតែមួយឈុតទេតែគាត់ពាក់ហ្នឹងណាគឺ permanent អឺ point silver កំផុងខ្ញុំគិតថាមិនមានទេអូខេ ហើយយើងមើល item keeper តិចអូខេអញ្ចឹងមានសល់ moon cake 1 2 3សល់3អញ្ចឹងសល់33ដែរកដោអត់ permanent ទេអូខេហ្នឹងខ្ញុំមើល quest ឲ្យបន្តិចណា hero ធ្វើ quest ឲ្យនៅ quest នេះនៅទេធ្វើទាំងអស់ទេ quest នេះនៅអូខេបើយើងកលេចមើលទៅ hero នេះគឺ quest អត់ទាន់ធ្វើអស់ទេតែធ្វើ quest ក្បាលមួយទេអញ្ចឹងចំពោះ rep 15000ចង្វាក់ពាក់88ខ្ញុំគិតថាវាមិនជាប្រហាទេណាហើយ hero នេះប្រហែលជាបើយើងមើលទៅប្រហែលជា ICP ច្រើនជាង hero quest ព្រោះបើសិនតែ quest រៀប3000គឺ quest ចិត្តអស់ហើយអញ្ចឹង hero នេះខ្ញុំគិតថាប្រហែលជាសឹង80%គឺ CP ណាហ្នឹងហើយ quest ជាង do នៅទេអូខេអ្នកទាំងអស់គ្នាអញ្ចឹង hero នេះខ្ញុំធ្វើការដាក់លក់ក្នុងតម្លៃ30ដុល្លារអញ្ចឹងតម្លៃ30ដុល្លារនេះបើយើងនិយាយទៅគឺបានដាវសាន់នេះគ្រប់ហើយហ្នឹងហើយ M ហើយកម្រិតល្វែលយើងស្ទើរបន្តិចដោយសារល្វែល60អត់អាប់តែ5ល្វែលទេតែបើយើងអាប់គឺបានតែ65ទេប៉ុន្តែមិនជាថ្មីទេបើសិនជាករណីអ្នកទាំងអស់ទិញយកទៅលេងល្វែល60អញ្ចឹង hero នេះគឺ aim ហើយដាក់តែ item ដាក់ stone មួយឈុតរួមជាមួយនឹង chain បាក់60នឹងគឺកប់តែម្ដងណាហើយសភៅនេះបើពីខ្ញុំទេតែពិតខ្ញុំអត់ស្រឡាញ់ទេ9ទៅ10ល្វែលខ្ញុំស្រឡាញ់ចាំបើហាត់ថ្មីបានដោយសារយើងធ្វើការ reset ហ្នឹងណាហ្នឹងហើយហើយ rep គឺគ្រប់អូខេអញ្ចឹង skill ហាត់អស់ហើយមើលមើលអូខេអញ្ចឹង skill ហាត់អស់ហើយ ណាអូខេអញ្ចឹង hero នេះយើងធ្វើការដាក់លក់30ដុល្លារណាអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាធ្វើការឆាតមកក្នុង page Razer ដើម្បីធ្វើការទិញនៅ hero បានណាអូខេអរគុណបាយបាយ